នៅចាំទេមនុស្សម្នាក់នេះរឿងរ៉ាវច្រើនណាស់លោបសាងរួមគ្នាខ្ញុំចាំថាពាក្យចុងក្រោយគឺពាក្យមលាហើយយើងក៏បែកគ្នា ត្រឹម ំបំភ្លេចកិច្ចពីអតីតខំបំភ្លេចរឹតនឹកគិតច្រើនលើដើមគ្រប់វិញនីតិពេលដកដំហើមក៏ចាប់ដើមនឹកគេ ¡Gracias! ន់ដឹងដឹងតែពោមនេះយប់ជ្រៅសំសាមធ្លាក់ទឹកភ្នែកសោកានឹកពុំមានធ្លាប់ថ្នាក់ធ្នមបី សុនសាមធ្លិកទឹកភ្នែកសោកា